បើអូននៅឆ្ងាយពេកក៏បងមើលមិនឃើញបើកងស្រវាំងបើអូនចូលមកចិត្តពេកតែមិនថាចិត្តនៅឬឆ្ងាយបេះដូងលូតចំលែកក្នុងកៅភ្នែកចាប់ផ្ដើមមើលឃើញតែអូនតាំងខ្លួនមិនទាន់គ្រាន់តែបានមកជួបគ្នារកការសន្ទនាខ្វែងគ្នាតាំងពីដំបូង ក៏ឆ្លងបែកក៏នឹកគិតដល់តែមុខអូនក្នុងបេះដូងច្របល់ហាក់មានបញ្ហារក្សាគុំលៀតបានទេរក្សាគុំលៀតសិនណា អាចប្រកាសថាជាស្ដាយហើយឬអូន រក្សាមិនឆ្ងាយមិនចិត្តឲ្យយើងបានគិតឲ្យច្បាស់ស្នេហ៍មួយនេះគ្រៀតសិនសំទៅបន្តរក្សាគំលាតគ្នាសិនឲ្យគ្នាកន្លះបេះដូងបដូរគ្នាមើលថែរៀងខ្លួនបេះដូងមកខាងទៀតអើយល្អទោះដល់ពេលនោះត្រូវឆ្លងវេហាឆ្លងភាសាឬដារានេះក៏គង់មិនអាចឲ្យយើងរេចិត្តពីគ្នា áo ờ.